យល់ពាក្យថា system ច្រើនអ្នកដែលមិនយល់ថាប្រព័ន្ធអ្នកដែលមិនចេះគេថាខ្ញុំមិនចេះអសរខ្ញុំមិនស្គាល់ដៃគូខ្ញុំមិនស្គាល់មនុស្សខ្ញុំមិនដេញទូយ៉ាងម៉េចខ្ញុំមិនមានកង់មិនមានមុខតូមិនមានឡានថ្ងៃនេះបងប្អូនបងចេះលក់ថា system លក់ប្រព័ន្ធអត់អីទេលោកមិនចេះអសរលោកមិនមានរថយន្តថ្ងៃនេះធ្វើតាមប្រព័ន្ធធ្វើតាម system នឹងជោគជ័យច្រើនអើខ្ញុំមិនចេះមិនដឹងធ្វើធ្វើតាមប្រព័ន្ធយើងមាន system របស់យើងមានប្រព័ន្ធមួយយើងមករៀនប្រព័ន្ធ how meeting ឲ្យស្គាល់សិនប្រព័ន្ធ how meeting ប្រជុំក្នុងផ្ទះ one by one one by two two by one ឲ្យចេះហើយយើងនឹងចេះបានអ្នកថ្មីនាងមកមើលពីតែបានអ្នកថ្មីពុបយើងនឹងយកអ្នកថ្មី ចូលមកក្នុងប្រព័ន្ធ OPP ឃើញអត់យើងដើរតាម system ហ្នឹងនឹងជោគជ័យលើ ចូលក្នុងប្រព័ន្ធ system គិតបើកចិត្តគិតទំនុកចិត្តគិតចោះឈ្មោះពឹបខ្លាយជា member ថ្មីដែលពេញលីងហើយផាត់នឹងក៏ចូលប្រព័ន្ធ JCBO Joy and Coy Business Ownership ម្ចាស់គីកាំងអឺគិតដឹងថាម្ចាស់អាជីវកម្មមកកម្រង5ដល់10កម្រងហ្នឹងក៏ទូនាទីក៏ត្រូវធ្វើយ៉ាងម៉េចខ្លះឃើញអត់ពេលដែលយើងអុយក៏ដើរតាមប្រព័ន្ធហ្នឹងមកហើយពុកអុយប្រព័ន្ធនេះញ៉ៃវ៉េយើងធ្វើទូនាទីនាំតដៃគូចូលអញ្ចឹងនាំតដៃគូចូលហើយពេលតដៃគូមកអញ្ចឹងហើយពុកអុយគិតចូលមកលៀងច្រេះ ប្រព័ន្ធលាងច្រេះ PSC Physiology of Success លាងច្រេះដកច្រេះដកច្រេះអវិតមានហ្នឹងយើង ដែលប៉ះមានរោគមួយច្រើនមួយជីវិតហ្នឹងដែលធ្វើមិនកើតធ្វើមិនបាន វាមិនអាចវាមិនដែលមិនសូវមានទំនុកចិត្តវាទាញយកពីខ្លួនចេញយោយកចេញមកប្រើបង្កើតលុយអីយើង គឺវានឹង 2ថ្ងៃមួយយប់ពេលដែលចូលប្រពន្ធនេះឲ្យពុបចូលមកប្រពន្ធ NBP ប្រពន្ធនេះក្នុងបរិញ្ញាកិច្ចការងារយើងដល់10សប្តាហ៍10ថ្ងៃមួយថ្ងៃ10ម៉ោងឃើញអត់ទូនាទីខ្លួនយើងអ្នកបង្ហាញផ្លូវអ្នកចង្អុលប្រាប់ផ្លូវដែលគិតមើលមិនឃើញភាពជោគជ័យនឹងគិតដឹងមិនដឹងធ្វើឲ្យម៉េចមិនដឹងតូយ៉ាងម៉េចបង្ហាញប្រាប់ធ្វើអុយមិនកើតទាំងអស់អនឡាញមិនចេះអ្វីមិនចេះ បង្ហាញផ្លូវប្រាប់តាដៃគូឲ្យមកតាមនឹងតាមនឹងតាមនឹង NBP ចាប់ទៅឲ្យពឹបគិតនឹងចេះទុបបើកចិត្តចេះទុបបូលគេហៅថាកើតជា leader leader ហិតចេះមកធ្វើការងារមូលដ្ឋានគាត់ថា how meeting ចុងក្រោយអ្នកណាចេះលក់ប្រពន្ធអ្នកនោះនឹងជោគជ័យព្រោះប្រពន្ធគឺដូចយើងចេះទិញសម្បត្តិហាទូសហរដ្ឋអាមេរិកទូមិនអត់ដឹងទេតែយ៉ាប់ឯងទូក្លែងគេលក់តិចគេលក់អាតួហ្នឹងទូទិញសម្បត្តិទៅទិញសម្បត្តិប្រាប់គេថាទូអឺ Seattle Seattle គឺ ក្រុងមួយខាងសហរដ្ឋអាមេរិកទូប្រាប់តាស៊ីអធិនពុកអើគេប្រាប់គាត់តាលើងទូកលេងណាទូលើងមុងមិនលើងយន្តហោះលេខទូដល់មុងមិនចុះទូឃើញអត់វាងាយអត់ទូតាមប្រព័ន្ធ system នឹងបាទដូចគ្នានឹងគេហៅថាប្រព័ន្ធ system យើងទៅចេះទៅបង្ហាញអ្នកណាដែលចេះនិយាយចំណុចនេះបានអានេះគឺចុងក្រោយ claim លើដែលបើកចិត្តយីធ្វើអីមិនកើតយើងមាន system ដែលអ្នកមិនចេះក៏ជោគជ័យហើយក៏យើងក៏បង្ហាញរូបអ្នកជោគជ័យទៅណា ថ្ងៃនេះខ្ញុំបន្ថែមចុងក្រោយថាប្រអុយសប្តាហ៍ក្រោយនៅបដដនឹងនេះបន្ថែមប្រអុយមានគម្រោងមួយផងព្រោះតាពេលនេះគឺគេថាវានោះក្នុងសម័យហើយក៏នោះក្នុងអឺច្រើនអ្នកដែលមកឲ្យចង់ជោគជ័យយ៉ាងខ្លាំងធ្វើយ៉ាងម៉េចគេ 6K គេឡើង manager 10K គេឡើង director មួយឆ្នាំគេឡើង president ធ្វើម៉េចច្រើនអ្នកដែលគេចំណាយពេល มันប្រហែល K គេឡើង MDP គេមានលុយរឹបម៉ឺនដុល្លារតាម K ចង់ដឹងអត់ពេលដែលយើងខុសដៃគូយើងកម្មីទៅគូកម្រងលំអិតលំអិតមានន័យថាអឺបន្ទុកអឺផលិតផលនឹងពីបន្ទុកបែបនោះគេថាលំអិតថ្ងៃនេះយើងលក់រូបមន្តធំសិន តែយើងចាប់អារម្មណ៍កម្រង ចាប់ផ្ដើមពី500ដុល្លារតមួយថ្ងៃលុះត្រាតែយើងទិញសុខភាពផលិតផលផ្នែកសុខភាពត្របីថេតំសុខភាពឲ្យយើងអាយុយឺនយូរក្នុងគម្រោង VIP ដែលយើងថាថ្ងៃនេះច្រើនអ្នកដែលគាត់ឆ្លាញ់គម្រោងគាត់ចង់ជោគជ័យជាយ៉ាងខ្លាំងក្នុងគម្រោង VIP យើងទិញផលិតផលថែតំសុខភាពថែសុខភាពក្នុងគ្រួសារគាត់ទៀងមកគ្រួសារ2កេសកន្លះ 4 4ដុល្លារគាត់នឹងបានគម្រោង VIP ទិញភ្លាមគាត់នឹងបានទទួលថវិកាចំនួនភ្លាមលេ500ដុល្លារក្នុង4ថ្ងៃវេលចូលគង់ធនាគារឲ្យគាត់នេះគឺយុទ្ធសាស្ត្រអានេះនេះនិយាយត្រុសត្រុសព្រោះអស់ពេលហើយកិច្ចការងារសម្រាប់ VIP ក្នុងខេត្តទី1ហើយក៏មួយជីវិតខាងគាត់ទូបើកចិត្តបើកហ្វាល់ sponsor បើកចិត្តបើក file sponsor មួយជីវិត2នាក់ឲ្យបានទូនាទីខ្ញុំគាត់ធ្វើការងារសម្រាប់ដៃគូតែ2នាក់តែប៉ុណ្ណឹងមួយជីវិតនឹងតើគាត់ថ្ងៃនេះបានដៃគូ VIP នួឆ្វេងម្នាក់ស្ដាំម្នាក់ក៏ក្នុង K ទី1គាត់នឹងបានថវិកាពី JNC គឺក្នុងការលក់ខិនក្រុមហ៊ុន ដែលលក់ផលិតផល VIP អុយដៃគូខ្លួនយើងពីរនាក់ម្នាក់មក VIP ម្នាក់មកពី VIP របីយកផលិតផលថែតំសុខភាព ទូថែសុខភាពខ្លួនឯងទូនាទីខាងគាត់តាពីរនាក់ក្នុងខេតតែមួយខេតទី2តួនាទីហាន់គិតចោះមកជួយ VIP ហាន់គាត់ធ្វើកិច្ចការងារដោយ VIP ហាន់គាត់យល់កិច្ចការងារថាក្នុង ខេតទី1គាត់ត្រូវសហការជាមួយ VIP 2នាក់ ម្នាក់សហការជាមួយ VIP 2នាក់2នាក់ក្នុង KT2 អញ្ចឹងក្នុង KT2 តើគិតធ្វើការងារនេះដោយការចោះមកជួយក្រុមការងារឆ្វេងស្ដាំឲ្យកើត2ម្នាក់ឆ្វេងស្ដាំឬ2ខុនគាត់សម្រាប់ខ្លួនគាត់ ដែលចោះមកជួយការងារគាត់នឹងទទួលថវិកាខាគេហៅថ្លៃ commission ឬ bonus ពីក្រុមហ៊ុន JNC 1000ដុល្លារឃើញអត់ចូល K ទី3យើង ចុះមកជួយ VIP ឆ្វេង2នាក់ហ្នឹងនិងស្ដាំ2នាក់ហ្នឹងអើយកើត VIP ឆ្វេងស្ដាំឲ្យបានដោយមានយើងនឹងគួតចុះមកជួយគួតឃើញអត់នេះគឺវិធីបង្ហាញឲ្យធ្វើឲ្យកិច្ចការងារខ្លួនយើងងាយស្រួលធ្វើការងារហើយងាយទាំងអស់ឲ្យធូរកម្លាំងទាំងអស់គ្នាអញ្ចឹងក្នុងខេត្តទី3ខិនយើងគឺខេត្តទី1ខិនលោកទាំងពីរនាក់ឆ្វេងស្ដាំ វានឹងមានលទ្ធផលម្នាក់2 VIP ក៏4 VIP ឆ្វេងស្ដាំយើងនឹងទទួលថវិកាពីក្រុមហ៊ុន JC 2000ដុល្លារឃើញអត់យើងឡងមកសរុបមើលកិច្ចការងារនេះតើបងប្អូនចេះបញ្យលទូតាម step បើកចំហចិត្តបើក file យើងនឹងឃើញថវិកាក្នុង 3K បូកនឹង bonus តំបូងដែលកើតបានរួមទាំងអស់ 4000ដុល្លារស្មើដើមទុនដែលគិតទិញផលិតផលថេតំសុខភាពដំបូងអត់យុទ្ធសាស្ត្រ 3K បានដើមទុនវិញ ហើយព្រីឱសថ30 10ធំ16 10ទូចប៉ុន្តែច្បាប់វិន័យសម្រាប់ខ្លួនយើងត្រូវធ្វើឲ្យបាន យើងដាក់ច្បាប់ថាដៃគូ2នាក់ដែលយើងត្រូវតែធ្វើ តែ2នាក់តែប៉ុណ្្នឹងណាយើងទៅរយឃើញហើយជួយដៃគូខិនយើង2នាក់ជាងស្ដាំហ្នឹងណាម្នាក់ជាងស្ដាំឲ្យមាន2នាក់ឲ្យបានយើងត្រូវមានច្បាប់ មានវិន័យនៅជាមួយគ្នាខ្ញុំជឿថា 3K យើងបានស្មើដើមចំណេញអីចំណេញឱសថឃើញអត់ពេលដែលយើងចំណេញឱសថហើយតទៅទៀតយើងចំណេញពីលហើយយើងនៅមានពីលចុះមកជួយដៃគូឲ្យប្រុសអីទុនបានវិញចំណេញឱសថកម្លាំងចិត្តមកអា ខេទី3យើងនឹងជួយ2នាក់2នាក់នឹងឲ្យកើត2នាក់2នាក់ក្នុងខេទីខេទី4ខេទី4ជួយ4នាក់ជើងស្ដាំឲ្យកើតម្នាក់2ឲ្យបាននឹងកើតប៉ុន្មាន8មួយគូ5ដុល្លារ500ដុល្លារ4 8គូស្មើប៉ុន្មាន ចំណេញអត់ឃើញអត់ថ្ងៃនេះតើបងប្អូនច្បាស់នឹងគម្រោងនឹងហើយបងប្អូនបើយល់គេមិនដឹងតិចយល់គេយល់ណា ចង្អុលបង្ហាញផ្លូវប្រាប់គីគីគិតយកខ្លួនគីលុយគីធ្វើការងារខ្លួនគីតែគីមើលឃើញតែ2នាក់គេធ្វើកើតខេតទី4គិតតែមានចំណេញចូលខេតទី5 16ឆ្វេងស្ដាំប្រហែល 2k បានប្រហែលចំណេញអត់មនុស្សយើងពេលតែធ្វើគីកាំងងារជួយ តាគីហ្នឹងអត់មានចោះទុនឲ្យបន្ថែមទៀតផងហិចឃើញចំណេញ10000ជាងដុល្លារហ្នឹងកម្លាំងមួអត់ ចង់ជួយអ្នកក្រមអត់ពេលតែចង់ជួយអ្នកក្រមហត់ប៉ុណ្ណាគឺក៏ចង់ជួយព្រោះអីការជួយអ្នកក្រមធ្វើឲ្យគិតឃើញលទ្ធផល គឺប្រាក់ចំណូលអញ្ចឹងខេទី6គិតនឹងជួយ16អ្នកឆ្វេងស្ដាំនេះក៏គិត32ស្មើលុយប៉ុន្មាន 3k 28000ធៀបនឹងដើមទុនដំបងដែលគិតទិញផលិតផលថែតាមសុខភាពប្រហែល 3K គឺបានប៉ុន្មានលឺពី 3K មកទៀត 3K ចំណេញប៉ុន្មានឃើញផ្លូវអត់តានឹងឃើញវិធីធ្វើការងារខាងយើងអត់ឃើញវិធីជោគជ័យលឿនអត់តានឹងវិធីសាស្ត្រធ្វើម៉េចចេញទៅបបួលគីមកកាយឡៃឬយើងចេញទៅខ្លោះគៀននឹងទៀបាទ យ៉ាងណាយើងត្រូវពពុលគាចូលកាយឡៃណាក្នុង 7K យើងនឹងឃើញថវិកាដែលរួមតាពី K ទី1មកដល់ K ទី6ស្មើ32000រួមនឹងដើមទុនហ្មងអញ្ចឹងមានន័យថា K ទី7នឹងកើតអីបងប្អូន K ទី7តទៅទៀតយើងនឹងឃើញការអូតូពី 1K 15000ដុល្លារនឹងគឺគម្រោងថ្ងៃនេះអ្នកណាយល់គម្រោង business ខិនចុយអង្គុយអយឱកាសយើងទទួលទៅដល់មួយថ្ងៃ 2សេន25000បាតស្មើ7500ដុល្លារហ្នឹងកម្រងដែលខ្ញុំនិយាយនេះគឺកម្រងទាបបំផុតខនជេនស៊ីដែលឲ្យយើង4សេន50000ឬ15000ដុល្លារតែប៉ុណ្្នឹងទេប៉ុន្តែអ្នកណាដែលចង់បានលើសពី15000អានោះបងប្អូនទូបយលឲ្យទូធ្វើយកខ្លួនឯងសម្រាប់កម្រងនឹងសហការជាមួយក្រុមការងារតែ2ក្រុមការងារតែប៉ុណ្្នឹងអ្នកណាមានច្រើនជាង2ក្រុមការងារអានោះខនគួតទេគិតចង់បាន30000ដុល្លារតមួយខេ 45000ដុល្លារតាមខេ105,000ដុល្លារតាមខេអនុនោះនៅកម្លាំងហ្នឹងគាត់តែយ៉ាងអន់ខ្ញុំជឿថាសមត្ថភាពមនុស្សយើងឆ្វេងម្នាក់ស្ដាំម្នាក់ខ្ញុំជឿថាវាមិនវាមិនណាស់ណាហើយវាមិនពិបាកយ៉ាប់ទេខ្ញុំជឿថាពួកយើងធ្វើបានធ្វើបានអត់ធ្វើកើតអត់ធ្វើបានអត់ I can you I can do I can do I can do I can do I can do I can do I can do I can do បាទតែយើងថាយើងធ្វើកើតយើងធ្វើបានយើងធ្វើកើតយើងធ្វើបានវានឹងកើតវានឹងបាន I can do យើងធ្វើបាន I can do it អញនឹងធ្វើវាបាន យើងនឹងធ្វើវាបាន I can do it ឃើញអត់ថ្ងៃនេះតែយើង សង្កត់ សង្កត់ដាក់ខ្លួនឯងមិនដាច់ទៅសង្កត់អ្នកណាទេ មួយជីវិតនេះធ្វើការងារជាមួយដៃគូតែ2នាក់ម្នាក់ឆ្វេងអ្នកស្ដាំ VIP តែ2នាក់ទេខ្ញុំធានាលុយមួយខែ15000ដុល្លារខ្ញុំតា15000ដុល្លារក៏អាចខ្លាយជាម្លមុំអ្នកមានមួយគួសមបានមួយគួសមបានអញ្ចឹងថ្ងៃនេះក៏មិនយอมចោះចាញ់បងប្អូនណាចុងក្រោយសម័យនេះមានតែអ្នកខ្លាំងអ្នកប្រកែក៏មិននឹកតែយើងខ្លាំងតែម្នាក់ឯងអ្នកខ្លាំងបណ្ណាវាមិនសំខាន់ទេ សំខាន់អាអ្នកខ្លាំងនឹងពេល ដួលហើយហ្នឹងអ្នកខ្លាំងហ្នឹងណាអ្នកណានឹងងើបមុនគ្នាតែប៉ុណ្្នឹងសំខាន់វាខ្លាំងទាំងអស់គ្នាសម័យនេះអ្នកណាក៏ខ្លាំងទេសំខាន់អាខ្លាំងនោះហ្នឹងអ្នកណាវានឹងងើបបានមុនវិនាទីដែលគិតងើបបានមុនហ្នឹងគិតគឺជាអ្នកឈ្នះគិតអ្នកជោគជ័យដូចគ្នាថ្ងៃហ្នឹងដែលយើងប្រាជ័យមកប្រមាណដងมันសំខាន់ទេដួលមកប្រមាណដងមិនសំខាន់ទេសំខាន់ដួលនោះកណ្ដាលផ្លូវហ្នឹងប្រញាប់ងើបឲ្យលឿនតែប៉ុណ្្នឹងឯង តាងើបមិនលឿនឡានមកជឿនអត់នឹងហើយសំខាន់ដួលហើយងើបឲ្យលឿនដល់ប៉ុណ្ណឹងតែយើងចង់ជោគជ័យថ្ងៃនេះឱកាស ដែលពួកយើងនឹងជោគជ័យនឹងការងារនេះវានោះមិនឆ្ងាយពីដៃគ្នាបងប្អូនទាំងអស់គ្នានោះចិត្តមែនទែននោះចិត្តវាតតសៃសក់មួយតបាំងភ្នែកតែប៉ុណ្្នឹងឯងថ្ងៃបងប្អូនទៀងតសៃសក់នោះចាញ់ខ្ញុំជឿថាពលឺវានឹងស្វាងឬវានឹងច្បាស់មែនទែនហើយបងប្អូននឹងឃើញហើយនឹងឆងយកលុយលៀនបានដូចងាយងាយ វាមិនមានភាពអីដែលធ្វើបងប្អូនចោះចាញ់បានទេតែបងប្អូនមិនយอมចោះចាញ់ដោយចិត្តខ្លួនបងប្អូនចិត្តតែមួយទេចិត្តតែមួយទេ តែចិត្តថាមិនចាញ់វាឈ្នះរីកេនអ្នកកីឡាអូឡ িম্প ិក30ឆ្នាំមុននៅក្នុងសហរដ្ឋអាមេរិកគិតអ្នកប៉ណ្ណាំងកីឡា400ម៉េត្រអ្នកណាក៏ថាគិតត្រូវឈ្នះព្រោះតែគិតធ្វើពេញ វិនាទីនោះបានល្អបំផុតចុងក្រោយ សង្ឃឹមថាជោគជ័យ100%រត់បានតែបណ្ដុលប្រមាណមេត្រហ្នឹងសាច់ដុំវាវាខូចស្ទ្រះសាច់ដុំវាទូតខ្មុកអត់រួចអ្នកដែលគេនឹកថាគិតនោះគឺជាអ្នក number 1ពេលសាច់ដុំវាគេថាកម្មនៅឈីថៃកម្មនៅឈីសាច់ដុំវាភ្លួតដូចហ្នឹងគិតទួបានលើយរបួសខ្លាំងលើយ ប៉ុន្តែពីចិត្តអ្នកតស៊ូអត់យអមចោះចាញ់គេថាថ្ងៃនេះគិតដឹងខ្លួនហើយថាវេទីនេះគិតទូចូលកលេង number 1នោះវាមិនអាចទេតែគិតថាគិតចាញ់នៅក្នុងការប៉ណ្ណឹងទេតែចិត្តគិតនៅមិនយอมចោះចាញ់ទេគិតនឹងស៊ូតខ្មុំទៀតតែបីតាអពុកគិនគិតចោះមកថាកូន យើងមិនមានឱកាសឈ្នះទេតែគិតថាយើង មិនឈ្នះក្នុងហ្គេមកីឡាលើកនេះទេតែយើងនឹងឈ្នះចិត្តអ្នកដែលមើលជាង40000នាក់ក្នុងហ្គេមកីឡានេះរបីតកឹកលលូនទូដើរបតើតបតក់ទូតែបេះដូងហ្នឹងគាត់គឺអ្នកតស៊ូថាមិនយอมចោះចាញ់ខ្ញុំជឿដូចគ្នា ថ្ងៃនេះតែគិតយំចាស់ចាញ់កណ្ដងតែមិនដល់មួយខេកមានអ្នកភ្លេចសកម្មភាពផងគាត់ប៉ុន្តែជាង30ឆ្នាំមានតអ្នកលំលឹកដល់បុគ្គលម្នាក់នេះតែអ្នកដែលចូលទី1ហ្នឹងគេភ្លេចទៅអស់លីងជីវិតកាន់ពួកបងប្អូនទាំងអស់គ្នាมันមានអ្នកណាដែលកើតមកហិចវាឈ្នះមកទាំងអស់ជោគជ័យមកទាំងអស់ទេសំខាន់មិនយอมចោះចាញ់ សម័យដែលខ្ញុំមកធ្វើ agency ថ្មីថ្មីខ្ញុំមានបំណុល30000ដុល្លារដូចតបងប្អូនទាំងអស់គ្នាអ្នកណាដែលថាអូយខ្ញុំមិនមានលុយខ្ញុំមានបំណុលខ្ញុំចំពាក់ច្រើនខ្ញុំជិបបំណុលដល់30000ដុល្លារដល់ថ្នាក់លើងតុលាការកាត់ក្តីឲ្យកាត់ប្រាក់ខេមួយខេ60%អរគុណណាដែលវិគ្រីសសម័យនោះដែលធ្វើឲ្យខ្ញុំមានបំណុលសម័យយុគទុំយ៉ាំគុងក្នុងក្នុងប្រទេសថៃខ្ញុំលក់ស្បែកជើងទៅជុះលក់ផ្លែឈើចុងក្រោយមានអ្នកមកបបួលធ្វើបណ្ដាញ agency ស្រឡាញ់ទីមគម្រោងថាគម្រោងនេះឲ្យខ្ញុំបានដល់មួយថ្ងៃ500ដុល្លារ15000បាតបានតែខ្ញុំខំប្រឹងធ្វើឲ្យរៀងរាល់ថ្ងៃនេះខ្ញុំបានតាមគម្រោងថ្ងៃនេះយើងគឺជា leader អ្នកដឹកនាំតែចង់ជោគជ័យយើងគឺអ្នកដឹកនាំធ្វើឲ្យអ្នកដើរតាមអ្នកដៃគូខ្លួនយើងតែថ្ងៃនេះយើងជាអ្នកដឹកនាំมันកើតជាមីគំរូខ្ញុំជឿថាឱកាសជោគជ័យវាមិនកើតតែចង់ឲ្យគេដើរតាមយើង ចង់ឲ្យខ្លាំងដូចយើងតែយើងមិនខ្លាំងរៀនអត់ចប់ចេះអត់អស់ហើយទៅធ្វើអញ្ចឹងកើតអត់អូមីអញហួអត់កើតទេវានឹងនឹមទូមិនវានឹមទូមិនបាទអញ្ចឹងអ្វីទាំងអស់យើងជាអាប់ឡាញយើងត្រូវកើតជាមីបែបហើយក៏មីគំរូខ្ញុំជឿថាអាជីពមួយនឹងមិនធ្វើយើងម្នាក់ឯងទេតែយើងម្នាក់ឯងគឺជាមីបែបគឺជាដើមបែបដែលជួយដៃគូចុះបន្ទាល់ជាមួយដៃគូ ណាមិនបាក់បន្ទល់ដល់ដូចអ្នកក្នុងរូបក៏បានទេណាបាទព្រោះតែគាត់បន្ទល់ខ្លាំងពេកចុះសកម្មភាពជាតិគាត់ហើយខ្ញុំជឿថាមួយជីវិតនេះពួកយើងនឹងខ្លាយជាអ្នកជោគជ័យសង្ឃឹមតាមមួយថ្ងៃ500ដុល្លារខ្ញុំចង់ឃើញបងប្អូនទាំងអស់គ្នាដែលនៅក្នុងបន្ទប់នេះទទួលប្រាក់ពីជេនស៊ីមួយថ្ងៃ500ដុល្លារមួយថ្ងៃ500ដុល្លារហើយឡើងតំណែង Super President ហើយខ្ញុំជឿថានេះគឺជាវិធីសាស្ត្រក្នុងការបើកចិត្តបើកហ្វាល់ បបួលបើកចិត្តឲ្យបាន បើក file ឲ្យបបួលបបួលបានហើយ យើងនៅមានឱកាស close គាត់ close up វាមិនមាន អ្វីដែលគឺជាផ្លូវកាត់ទាំងអស់មានតែផ្លូវត្រង់ទេយកខ្លួនយើងមកសិក្សា យើង គឺជាបុគ្គលទី1លើកតទៅទៀតយើងនៅមានបុគ្គលទៀត2នាក់ដែលនោះឆ្វេងយើងម្នាក់ស្ដាំយើងម្នាក់ទូនាទីខាងយើងចោះជួយដៃគូទាំង2នាក់ឆ្វេងនិងស្ដាំ ជូនក្តីសម្លាញ់ជួយភាពរាទៀកជួយការងារគាត់ធ្វើឲ្យគាត់ជោគជ័យអ្វីទាំងអស់លាកបង់ដាំគាត់ឲ្យដុះដាំគាត់ឲ្យដុះឲ្យបានឆ្វេងស្ដាំតែយើងដាំកណ្ដោះបានខ្ញុំជឿថា Super President នោះមិនឆ្ងាយហើយខ្ញុំជឿថាប្រយើងជោគជ័យហើយថ្ងៃនេះខ្ញុំក៏សូមអរគុណប្រយើងហើយក៏ជម្រាបលាប្រយើងផង